hello guys let's up to me my. welcome back to my new video okay so today I'm going to reaction to Chi David song life is better Chi vật cứ chia song cream okay so don't waste your time no need to waste your time no okay so let's go wait put earphones in forgot chop chop ស្រួលហើយអ្នកខ្លះទៀតគឺអត់ទេដូច្នេះអ្នកអាចឃើញហើយថាជីវិតមនុស្សយើងម្នាក់ម្នាក់គឺមិនដូចគ្នាទេបើសិនជាអ្នកប្រាជ័យក្រោកឈរឡើងតស៊ូទៀតថាមិនត្រូវថ្ងៃក្រោយអាចជាអ្នកស្ថានភាពគ្រួសារយើងមិនដូចគេ ពុកត្រូវចេញទៅក្រៅធ្វើការនៅក្រោមកម្ដៅត្រូវទៅស៊ីឈ្នួលគេ កាត់គំនិតតែខ្លួនមិនបានកាមែនទេគ្រាន់តែដើម្បីក្រពះហើយរវៃរំខាន Black and white អានទៅលោកតែធ្វើគិតឲ្យថាខ្ញុំគួរទៅ ring ring earring, three earring, design three earring, design three earring and have ring in here also. ទៅស្វែងរកពន្លឺដែលនៅខាងមុខទូបីចិញ្ចានៅមាតុភូមិឬវ័យក៏ដោយ Oh this song is sad song he describe about the life life is so hard ឲ្យតែបដូរបានសុខដោះស្រាយបញ្ហាដែលជាបន្ទុកដោះស្រាយបញ្ហាដែលនៅចំពោះ Also ring in here for God just sing មុខ ប្រៀបដូចជាក្បូនរសាដុនដែលលូនសំលោកទាំងពីរកុំបារម្ភពីកូន Oh he tell his parent not worry about him here life is like a raft floating so alone please don't worry about me my dear parent don't worry I'm okay សាដុនដែលលូនសំលោកទាំងពីរកុំបារម្ភពីកូន ទីនេះកូនមានមិត្តភ័ក្តិនិងមនុស្សដែលមានឆន្ទៈដើម្បីគ្រួសារធូរធារដូចគ្នាពួកយើងកំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ Here I have friends those with the intention at the same as mine. We work so hard day and night can imagine life before the fight ស្ថានភាពគ្រួសារពីមុនមិនហ៊ានស្រមៃ ប្រាក់ខែនៅជាប់នឹងដៃដល់ពេលកូននឹងលោកលែងទុបីរវល់យ៉ាងណាក៏សន្យាថានឹងមិនណ້ອຍត្រូវហួថ្ងៃសំលោកញញឹមសំលោកសង្ឃឹមនៅវ័យដែលកូនខំ Yeah so meaningful please smile up have fed on my hard work Oh it's so sad song and bring the best from what I work to pay back you you just give me some time and I'll be back with you ខេអំលទ្ធផលធំធេងក៏នឹងនាំមកជូនអ្នកមានគុណសំពេលបន្តិចពួកយើងនឹងត្រឡប់មកជួបជុំអគុកលោកជួបជុំពីផងវាដែរ like he felt like again he felt like hmm like this right but he felt so sad អគូក្បាលនឹងចិត្តគិតគ្រប់ពេលវេលា so handsome when he looks sad ហូបបាយជាមួយបងទាសងខាងគ្រួសារយើងមកជុំគ្នាដុតចំបានដើម្បីកម្ដៅនៅពេលខែរងាប៉ុន្តែពេលនេះក៏នៅតែឯងព្រៀបដូច this this this MV look like only black and white he didn't change anything ជាក្មេងកំព្រាស្រត់ទឹកភ្នែកលើសិភៅកំណត់ឲ្យជីវិត បាត់អារម្មណ៍ថាក៏ក្តៅបាត់អារម្មណ៍ចិត្តស្និទ្ធកូនគេងអោបជាប់នឹងក្តីនឹករលឹកប្រៀបដូចជាកូនខំរស់ព្រោះទំហំទឹកចិត្តកាលពីមុនកូននៅក្មេងកូននៅក៏មានប្រឡែងនឹងភ្លើងតាមមិនចោះសង្គមប៉ះដៃគឺដៃប៉ះជើងគឺជើងទឹកភ្នែកម៉ែស្រស់ទឹកភ្នែកឪស្រស់ព្រោះកូនទំនើងកូនសូមលឹកដៃកូនក្រាបសំពះជូនដល់លោកអ្នកមានគុណ Yeah, I hold my hand and bow to your feet of my parent so he feels say sorry to parent I also say Sometimes I do something bad but no not anymore តលបាត់ជើងសុំខមាតុងសុំលោកអភ័យតុងទូកូនដឹងថាលោកករណានឹងចិត្តសន្តោស This song mostly talk about the family and about parents តែកូនសំសនយានំគេទៅយល់ជុំលោកទាំងអស់ពីពិតពលចេញពីមុននេះគឺជាបែដងកូនប្រងកូនស្រីដាក់ជីវិតលើបន្ទាត់ដើរដោយផ្សងសំណា we must be strong be patient and work hard our own yes strong strong oh this word is so touch like we not rich so we need to try hard do hard patient patient Today they are there but next day can be ours. Oh wait, nine, nine, nine. too much motivation ចង់បានអីបើសិនជាយើងនៅពេកមិនប្រឹងផ្សងព្រេងរក កំណប់កប់ក្នុងដួងព្រលឹង ថ្ងៃ ក្រោយយើងជោគជ័យលែងឲ្យមួយទំហឹងដល់រាប់ណាជីវិតយើងមិនតាន់សូន្យរឿងគ្រប់យ៉ាងតែតែ possible as long as we have a life everything is already possible yeah yeah yeah yeah ជាអ្នកចម្បាំងច្បាំងសត្រូវដល់ស្នូ We are unstoppable We are unstoppable Done Why? Just moment is why flower Okay Done She do it So to someone who don't know me yet okay go check my video i also reaction to the, the song my brother from g david also okay so that's all for the song and the song is so meaningful talk about the family talk about patient you need to be patient you need to try hard do hard work hard when you poor you need to be patient and do some action don't just pull and just pray just waiting for the luck like this is not good okay so it have a lot of motivation to me and it also touching so everyone you better try to like going to your goal keep going to your goal and do hard work hard yeah so that's all for me i love this song but it's a little bit sad and it also meaningful to all the teenager should be understand what the meaning is okay it's a touch for the teenager stop doing shit just try to focus up your life and do everything for your family okay especially your for your parent if you make your parent not happy last time or long back ago now it's your time make them happy make your family happy enjoy like this okay so thank you for your time